បើកូនមកម្សៅទៅដោះគោម៉ាក់ម៉ាក់ទៅធ្វើតាមប្រមាណចំណុចនេះទៅក្មេងមិនសូវឈឺយើងដឹងហើយថាទឹកដោះម្ដាយគឺល្អឥតខ្ចោះចំពោះទីរក់តែម៉ាក់ម៉ាក់សម័យនេះត្រូវបំពេញការងារឆ្ងាយពីផ្ទះទើបសម្រាប់ចិត្តឲ្យកូនមកម្សៅទឹកដោះគោជំនួយការដែលមុំសៅទឹកដោះគោគឺងាយប្រឈមនឹងបញ្ហាផ្សេងផ្សេងតែបើម៉ាក់ម៉ាក់ធ្វើតាមការណែនាំទាំង4នេះគឺកូនមិនសូវឈឺនោះឡើយ1ទឹកឆុង ក្បួនពេទ្យទឹកដែលល្អសម្រាប់ឆុងម្សៅទឹកដោះគោសម្រាប់ក្មេងគឺទឹកឆ្អិនទឹកគ្មានមេរោគនេះជាការលើកឡើងរបស់លោកស្រីវិជ្ជមន្តិចគុតឆោមដាលីនបម្រើការងារនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសង្ហបុរី បានបញ្ជាក់ថាហេតុអ្វីត្រូវដាំទឹកឲ្យពុះសម្រាប់ឆុងទឹកដោះគោឲ្យកូន លោកស្រីវិជ្ជមន្តិចឯកទេសមេរោគកុមាររូបនេះបានបញ្ជាក់ថាទឹកប្រភពណាក៏ដោយទឹកត្រូវដាំឲ្យពុះព្រោះអីកម្ដៅ មកពីទឹកពុះអាចសម្លាប់មេរោគបានទាំងអស់ចំណុចពិសេសមួយទៀតនោះបើសិនជាប៉ាម៉ាក់ចង់ម្សៅទឹកដោះគោជាមួយទឹកក្តៅអ៊ុនអ៊ុនកូនតូចក៏អាចជៀសផុតពីបញ្ហាទល់លាមកផងដែរ2ការរក្សាអនាម័យអនាម័យជារឿងសំខាន់ដោយសារប្រព័ន្ធការពាររបស់ក្មេងនឹងខ្សោយ បើយើងប្រហែសតែបន្តិចរឿងអនាម័យកូនច្បាស់ជាឈឺហើយ ទាំងកន្លែងឆុងទៅដល់គោ ទាំងដបរបស់គោត្រូវតែស្អាតមានអនាម័យត្រូវប្រើដបស្អាតច្រោះទឹកក្តៅយកមកឆុងទៅដោះគោឲ្យកូន ហាមដាច់ខាតមិនត្រូវប្រើដបប្រដារដែរឆុងទៅដោះគោឲ្យកូនទេ3ការប្រើដបឆុងដបឆុងទៅដោះគោមានធំមានតូចហើយមានការបរិឆេទប្រើប្រាស់របស់វា បើកូនធំយើងប្រើដបធំផងដែរបើមិនអញ្ចឹងទេ ពេលឆុងរួចទៅដោះគោរលាយមិនសពទេ ចំពោះការប្រើប្រាស់ដបវិញម៉ាក់ម៉ាក់ត្រូវប្រើប្រាស់ដោយមើលការបរិឆេទដបខ្លះប្រើបានរយៈពេល3ខែឯខ្លះទៀតប្រើបានរយៈពេល6ខែបើផុតកំណត់ហើយត្រូវដូរវាចេញ4ក្បួនឆុងទឹកដោះគោត្រឹមត្រូវសម្អាតបរិវេណឆុងទឹកដោះគោឲ្យគោនេះស្អាតត្រូវលាងដៃឲ្យស្អាតមុននឹងឆុងទឹកដោះគោឲ្យកូនយកទឹកដាំពុះឬទុកឲ្យត្រជាក់អ៊ុនអ៊ុន